ត្រីធម្មតាមានសូមបន្ធម្មតាចង់បានមនុស្សធម្មតាមកសាក្ដីស្នេហាតែមនុស្សប្រុងធម្មតា ដែលខ្ញុំបងប្រាថ្នាគេឲ្យខ្ញុំឯការងងារតែម្នាក់ឯងចង់ធ្វើរឿងធម្មតា ដៃដែលធ្លាប់តែកាន់ពេលគេប្រឡែងសំឡេងដែលធ្លាប់ផ្អែមបាយប្រែទៅជាប្រៃត្រឹមមនុស្សស្រីធម្មតាប្រាថ្នាកាយយល់ចិត្តចង់បានធៀមស្និនស្នា Transformen ផ្ដល់ជូនឲ្យនារីនូវភាព ស្រស់ស្អាតនិងងាយស្រួលឯងមានស្រីឯងនៅមកប្រកែកទៀតខ្ញុំច្បាស់ណាស់ស្រីម្នាក់នោះគេមានប្តីតាមតលេងលះខ្ញុំសួរឯងដូចឆោតឆ្ងាយណាស់មែនទេតែយកស្រីដល់សើបគេយកមកស្អីនោះនៅវើយនិយាយស្ទេឲ្យចេះក្រែងប្រមាណចិត្តឲ្យចេះគ្រប់យើងជាប្តីផង នៅតែផ្ទះដាំបាយឲ្យតែត្រូវមើលកូនឲ្យតែល្អទៅនៅធ្វើខ្លួនមិនទាន់ស្រួលផងឈឺមហេតមហេត ហើយយើងចេញទៅធ្វើការរលួយទាំងហត់ទាំងលំបាកគិតថាចង់ឲ្យយើងប្រើជីវិតបែបណាសោះក៏ក្រោះបែបនេះពេញមួយជីវិតមែនទេហ៎អូនេះបបបន្ទោថាខ្ញុំជាស្រីមេផ្ទះមិនបានការបបបន្ទោថាខ្ញុំតន់ខ្សោយបបបន្ទោថាបបពីខ្ញុំឈឺតែបបមានស្រីក្រៅមែនទេខ្ញុំអត់បានបន្ទោទេ គឺយើងជាអ្នករករឿងតែខ្លួនឯងយើងចង់បានរឿងយកមកដាក់ខ្លួនយើងចូលចិត្តប្រមូលបញ្ហាទាំងអស់មកដាក់ខួរក្បាលបែបនេះហើយ ទើបខ្លួនឯងទុនជ្រាយយ៉ាងម៉េចមិនខ្លាចខ្លួនឯងស្លាប់មិនបានមើលកូនទេហ៎ធ្វើជាមនុស្សស្រីម្នាក់ហេតុអីក៏មិនព្រមរឹងមាំបន្តិចចូលចិត្តតាមដានរឿងរបស់ប្តីខ្លាំងម្ល៉េះប្តីមានស្រីក្រៅគឺជារឿងធម្មតារបស់មនុស្សប្រុសតើនេះបងឯងនិយាយថាម៉េចបងឯងមានស្រីក្រៅជារឿងធម្មតាខ្ញុំស្រឡាញ់បងឯងខ្ញុំសម័យអត់ឃើញទេថាពេលដែលបងដេកជាមួយនឹងផ្សេងផ្សេងមកតើវាយ៉ាងម៉េច ហើយពេលដែលបងមកអោបខ្ញុំនេះតើវាយ៉ាងម៉េចបានហើយឥឡូវសរុបចង់បានអីសួរថាចង់បានអីមួយថ្ងៃមួយថ្ងៃក្រៅពីធ្វើខ្លួនទៅហិបទៅហប់ទាញដកថ្នាំមិនទាន់នេះបាយក៏ដាំស៊ីមិនកើតនៅ ត្រកាស្អីទៀតនេះខ្ញុំមិនលែងលះខ្ញុំនៅបំពេញមុខកូនប៉ុណ្ណឹងហើយ នៅចង់បានស្អីទៀតហា ក៏ម៉ែឆាប់ទៅចោលកូនម៉ែគិតថាកូនអាចខ្លាចជាមនុស្សស្រីដឹងមមហើយមែនទេម៉ែម៉ែជាមនុស្សតែម្នាក់ដែលកូនមិនអាចខ្វះបានហេតុអីក៏ម៉ែទៅចោលកូនលឿនបែបនេះម៉ែល្អតែម៉ែត្រូវមករងគ្រោះដោយសារតែពុកមិនយល់ពីម៉ែកូនសន្យាថាកូននឹងរឹងមាំកូនមិនឲ្យអ្នកណាមកមើលស្រាលកូនស្រីម៉ែទេ សូមម៉ែទៅកាន់សុគតិភពចុះកូនស្រីម្នាក់នេះនឹងរឹងមាំគ្រប់វិនាទីកូនស្រីម្នាក់នេះនឹងរឹងមាំគ្រប់វិនាទី កូនលែងអាចការហើយណាទោះបីជាម៉ាក់កូនលែងនៅ តែកូនក៏នៅមានម៉ាក់ម្នាក់ទៀតហើយក៏មានមិត្តភ័ក្តិដែលដូចជាបងប្អូនមករស់នៅក្នុងផ្ទះជាមួយ ចាប់ពីពេលនេះតទៅណាកូន មកខ្ញុំមានកាក់អីចង់បានអីទៀតពីខ្ញុំយកពិន្ទុល្អនៅចំពោះមុខឪពុករបស់ខ្ញុំអស់ហើយមកត្រូវការអីទៀតពីខ្ញុំគឺអត់មករកអីទេមកជូនដំណឹងមីងគ្រាន់តែចង់ប្រាប់ថាមីងមានធរៈរវល់ច្រើនណាស់តទៅពេលនេះទៅឯងទទួលយកឪពុកឯងវិញចុះ បំពេញតួនាទីជាកូនល្អនេះចង់និយាយពីអីតែមើលឪពុកឯងនៅពេទ្យទៅណាមីងជួយ បញ្ជូនទៅដល់ពេទ្យហើយ នារីសម័យថ្មីគឺជានារីដ៏ឆ្លាតវៃគឺគិតពីភាពស្រស់ស្អាតគិតពីផាសុកភាពគិតពីភាពងាយស្រួលគឺជ្រើសយកសម្លៀកបំពាក់ Lux Woman សម្លៀកបំពាក់ Lux Woman ស្រស់ស្អាតតាមកលៈទេសៈនិងងាយស្រួលបាត់បែន Lux Woman ផ្ដល់ជូនឲ្យនារីនូវភាពស្រស់ស្អាតនិងងាយស្រួលទំនាក់ទំនងទូរស័ព្ទលេខ023 555 649ដើម ត្រឹមមនុស្សស្រីធម្មតាប្រាថ្នាកាយោចិនចង់ Lux Woman ផ្ដល់ជូនឲ្យនារីនូវភាពស្រស់ស្អាតនិងងាយស្រួល រីយ៉ាហើយនឹងវ៉ាន់ជិះទៅណាហើយពួកគេថារបលមិនអាចមកមើលថែប៉ាបានទេ គឺប៉ាប៉ាលើឈាមងងឹតមុខហើយក៏ដួល សំណាងល្អហើយដែលគេរវល់តែគេនៅ ហានឡានសង្គ្រោះបន្ទាន់ដឹកប៉ាមកទីនេះ កូនស្រីប៉ាប៉ាសុំទោសប៉ាពិតជាសុំទោសកូនប៉ានេះមានរឿងអីហេតុអីក៏ប៉ាសុំទោសកូនឯកសារខ្ញុំបានធ្វើតាមការផ្ដាយផ្ដាំរបស់លោកសពគ្រប់អស់ហើយសូមអញ្ជើញពិនិត្យ ហើយបើសិនជាគ្មានអ្វីកែប្រែទេក៏អាចផ្ដិតមេដៃនិងសញ្ញេត្រង់នេះបានអូនេះលោកប៉ាសម្រាប់ចិត្តផ្ទេទ្រព្យសម្បត្តិហើយនឹងផ្ទះនេះឲ្យតែអ្នកម៉ាក់កាន់កាប់បើហើយមិនក៏អត់ មានឈ្មោះកូនហើយនឹងឈ្មោះរបស់ស្រីនេះអញ្ចឹងអឺព្រោះថាពួកឯងនៅក្មេងខ្ចីគំនិត យ៉ាងណាឯងគឺជាកូនរបស់ម៉ាក់ហើយនាងទោះបីមិនមែនជាកូនរបស់ម៉ាក់ក៏ដូចជាកូនរបស់ម៉ាក់អញ្ចឹងហើយម៉ាក់កាន់កាប់វាមានភាពរងមមជាងជាងការដែលបញ្ចូលឈ្មោះពួកឯងចាំពេលណាដែលពួកឯងរងមមម៉ាក់នឹងទេបន្តមែនទេលោកបងបាទបងលើជឿការសម្រេចចិត្តរបស់អូនបងជឿលើការទុកដាក់របស់អូនព្រោះប៉ុន្មានឆ្នាំមកនេះ មានអូនទើបមានការទុកដាក់គ្រប់គ្រងគ្រួសារចេះតែរីកចម្រើនទៅអញ្ចឹងសម្រាប់ថាលោកព្រមប្រគល់ផ្ទះហើយលុយនៅក្នុងកងទ្រព្យសម្បត្តិដែលលោកបានរៀបរាប់នៅក្នុងឯកសារនេះប្រគល់ទៅឲ្យអ្នកស្រីរិយាទាំងអស់សូមអ្នកទាំងពីរផ្តិតមេដៃសូមអញ្ជើញបាន ឃើញថ្នាំលើឈាមរបស់បងទេអើយខ្ញុំមិនដឹងទេបងឯងផឹកខ្លួនឯងមិនដឹងទុកនៅណាផងមកសួរខ្ញុំធ្វើអីទៅជួយយកឲ្យបងផង បងមានអារម្មណ៍ថា ដូចជាមិនស្រួលខ្លួនសោះអើយគ្រាន់តែរឿងថ្នាំប៉ុណ្ណឹងមិនចេះទុកមិនចេះដាក់ដឹងហើយថាថ្នាំខ្លួនឯងផឹកធុញខ្លាំងណាស់ទុកនៅកន្លែងណាប្រាប់មកចាំខ្ញុំទៅយកឲ្យ អូយអូយមានរឿងអីនឹងស្រែកខ្លាំងមែនអាយនេះសម្លាប់ឬក៏ស្លាប់នឹងអូយឯងមកនេះឯងមកនេះមកនេះឯងស្គាល់លេខទូរស័ព្ទពេទ្យសង្គ្រោះមិនទាន់ទេ ចាស្គាល់ទូរស័ព្ទតែពេទ្យភ្លាមទៅប្រាប់ថាមានមនុស្សស្លាប់នៅក្នុងផ្ទះត្រូវការឡានពេទ្យឲ្យលឿនឡើងទៅ ហើយនឹងអាចទៅផ្ដល់ព័ត៌មានឲ្យនាងនាងនោះវាទៅសួនច្បារខាងក្រោយណាឲ្យលឿនឡើងទៅចាចាំម៉ាក់ទៅអូម៉ាក់ហើយចុះយើងត្រូវឡើងឡានទៅជាមួយគេដែរទេអូយអញទេទៅឲ្យឡានដឹកទៅតែខ្លួនគេទៅយើងចាំបាច់ទៅពេទ្យជាមួយគេធ្វើស្អីទៅហ៎ហុយតើលឿនទៅចាទៅទៅហុយមើលរូបរាងដូចជាមមសោះលើឈាមនោះលើឈាមចេះសំឡាងហើយ តែទ្រព្យសម្បត្តិឲ្យអស់បើមិនអញ្ចឹងទេនោះងាប់ទៅទ្រព្យទាំងអស់មិនធ្លាក់លើកូនដើមជាមិនខានទេមានអារម្មណ៍សោកស្ដាយអីរឿងទាំងអស់កាត់ឡើងគឺសិតតែមានហេតុនឹងផល លុយកាក់ទ្រព្យសម្បត្តិសុទ្ធតែជារបស់ក្រៅខ្លួនប៉ាចង់ឲ្យទៅអ្នកណាក៏មិនសំខាន់ដែរសំខាន់ពេលនេះប៉ាត្រូវតែពង្រឹងស្មារតីតាំងចិត្តឲ្យរឹងមាំកូនគ្មានសោះអ្នកណាក្រៅពីប៉ាទេ លើកូននិយាយទេប៉ាត្រឹមមនុស្សស្រីធម្មតាប្រាថ្នាកាយចិនជាមនុស្សស្រីធម្មតាតែអាចសាងភាពស្រស់ស្រាយសាងភាពជឿជាក់សាងរឿងអស្ចារ្យទាំងនេះគឺបានមកពីលោកគូម៉ែ លោកពូម៉ែផ្ដល់ឲ្យនារីនូវភាពស្រស់ស្អាតនិងងាយស្រួល ហេតុអីក៏ឯងយករបស់ចង្រៃនេះយកមកជោគក្នុងផ្ទះយើងនេះផ្ទះអ្នកស្រីត្រូវហើយឪពុកឯងបានផ្ទេផ្ទះនេះព្រមទាំងលុយកាក់ទាំងអស់មកឲ្យយើងឯងគ្មានចំណុចអ្វីនៅក្នុងផ្ទះនេះទេសំឡងហើយដៃយើងមិនដេញក្បាលឯងចោលនោះ យើងទុកឲ្យឯងនៅក្នុងផ្ទះនេះគ្រាន់មានទីជំរកនៅឯងមិនបាត់នឹងខ្លួនថាយើងនេះធ្វើល្អដាក់ឯងប៉ុណ្ណាទេហ៎ឯងបែកជាយកឆ្អឹងខ្មោចយកមកដាក់ក្នុងផ្ទះរូបថតម្ដាយឯងស្លាប់ទៅរាប់សិបឆ្នាំហើយនេះឯងនៅដាក់តាំងគោរពរាល់ថ្ងៃមិនចេះក្រែងចិត្តយើងជាម្ចាស់ផ្ទះអីសោះ ខ្ញុំសរសើរអ្នកស្រីដែលប្រកែកសម្ដែងធ្វើឲ្យឪពុករបស់ខ្ញុំមើលឃើញចំណុចល្អរបស់អ្នកស្រីរហូតដល់សម្រេចចិត្តជ្រើសយកអ្នកស្រីដើម្បីក្បត់ម្ដាយរបស់ខ្ញុំធ្វើឲ្យម្ដាយរបស់ខ្ញុំធ្លាក់ខ្លួនឈឺរហូតដល់គាត់ស្លាប់ហើយខ្ញុំក៏សរសើរអ្នកស្រីដែរដែលពូកែសម្ដែងខ្លាំងឡើងខ្លាំងឡើង នៅពេលដែលធ្វើបាបខ្ញុំនៅពេលក្រោយឪពុករបស់ខ្ញុំដែលធ្វើជាល្អឲ្យឪពុករបស់ខ្ញុំជឿថាអ្នកស្រីជាម្ដាយចុងដ៏សែនល្អល្អចំពោះខ្ញុំតាំងពីដើមរៀងមកពេលរង្វាន់អូស្ការគួរតែបានទៅលើអ្នកស្រីអ្នកស្រីពិតជាអស្ចារ្យខ្លាំងណាស់អ្នកអាចរកគ្រប់កលល្បិចក្នុងការសម្ដែង ធ្វើជាទូនាទីមនុស្សស្រីដ៏សែនល្អ អ្នកអាចញុះញង់ទៅជាឪពុករបស់ខ្ញុំរហូតដល់គាត់ព្រមផ្ទេរគ្រប់យ៉ាងឲ្យទៅអ្នកស្រីតែអ្នកស្រី កំភ្លេចសួរខ្លួនឯងថារស់នៅជាមួយក្តីសុខឬក៏ក្តីទុក្ខការដាច់ដណ្ដើមរបស់អ្នកដតីបែបនេះ ខ្ញុំចង់ឃើញឪពុករបស់ខ្ញុំមានសេចក្តីសុខខ្ញុំមិនចង់យករឿងដែលជាភាពទន់ខ្សោយរឿងរបស់មនុស្សអាក្រក់ធ្វើមកលើខ្ញុំតូលប៉ាត់ប្រាប់គាត់ខ្ញុំមិនចង់ធ្វើជាមនុស្សបែបនោះខ្ញុំរឹងមាំខ្លាំងណាស់តែខ្ញុំរស់មកដល់ថ្ងៃនេះ ព្រោះខ្ញុំត្រូវជ្រកកោននៅក្រំដំបូលជាមួយនឹងមនុស្សដែលមានចិត្តជាបិសាចតែប្រឹងសម្ដែងធ្វើជាតួឯងនៅក្នុងផ្នែកមនុស្សប្រុសតែខ្លួនដណ្ដើមពីទ្រង់អ្នកដតីមកយើអញឆ្លើយខ្លាំងណាស់អញហ៊ាននិយាយឌឺដងអញម្ដាយយើងផងឯងថ្ងៃនេះចាំចាត់ការអញឲ្យដឹងដៃម្ដងចប់សិនស្រីវ៉ាន់ត្រឹមមនុស្សស្រីធម្មតាប្រាថ្នាការយើចិន លោកវូម៉ែជាទេយោចិត្តសន្តិស្នាស្និទ្ធសាសនំនឹងរាងកាយដែលណាមកណាសំនួនមិនធុញថប់ខ្លួនមានអារម្មណ៍សំបាយត្រូវចិត្តនារីជាងគេលោកវូម៉ែកូនស្នេហ៍មិនដែលចិនណាយលោកវូម៉ែនផ្ដល់ឲ្យនារីនូវភាពស្រស់ស្អាតនិងងាយស្រួលក្រ មតាប្រាថ្នាកាយោចិនចង់ Lux Woman ផ្ដល់ជូនឲ្យនារីនូវភាពស្រស់ស្អាតនិងងាយស្រួលឯងកុំធ្វើបាបបងស្រីរបស់ឯងយ៉ាងណាគេក៏ជាកូនរបស់ប្រពន្ធដើមបើគេមានចិត្តមានខ្លាំពិតប្រកបណាឯងគួរតែដឹងហើយ ថារឿងស្របច្បាប់វាគឺជាអ្វី អ្នកណាគឺជាម្ចាស់ផ្ទះពិតប្រាកដដូច្នេះហើយយើងមានសិទ្ធិក្នុងការកំទេចឆ្អឹងខ្មោចដែលមិនបានការនិងចង្រៃនេះហើយរូបថតដែលមិនមែនជារបស់ពាក់ព័ន្ធនឹងយើងក៏យើងមិនត្រូវការឃើញដែរនាងនេះមើលមុខយើងឲ្យច្បាស់ណាស់យើងចិត្តល្អហើយដែលឲ្យឯងនៅ តែបើឯងរកឃើញចម្រុកថ្មីលឿនពេលណាក៏បញ្ញាប់រើចេញទៅណាកុំបាច់ឲ្យយើងដេញនាំតែអ្នកភូមិនិយាយដាំរបស់ទាំងអស់នេះខ្ញុំនឹងយកទៅដាក់ក្នុងបន្ទប់របស់ខ្ញុំរូបថតម្ដាយខ្ញុំរួមទាំងឆ្អឹងធាតរបស់ឪពុករបស់ខ្ញុំទុកត្រង់ណាក៏ទុកទៅ កុំឲ្យឃើញនឹងភ្នែករបស់យើងណាស្រីវ៉ាន់តោះយើងទៅធ្វើកញ្ចក់ព្រោះថាម៉ែមាន មនុស្សណែនាំឲ្យឯងស្គាល់ចាំម៉ែ អរគុណអ្នកកំឡោះខ្លាំងណាស់ដែលយកឧបករណ៍ទឹកស្អាតមកចែកជូនអ្នកភូមិហើយបញ្យលណែនាំពីរបៀបប្រើប្រាស់ទឹកស្អាតដល់ភូមិរបស់យើងបាទដល់ក្តីរីករាយលពូ ពីព្រោះថាក្រុមហ៊ុនរបស់ខ្ញុំក្រុមហ៊ុនបែបសហគមន៍ពួកយើងចង់ចូលរួមការងារបែបជួយសង្គមហើយការប្រើប្រាស់ទឹកស្អាតគឺវាជារឿងសំខាន់ ហើយនេះក្មួយគិតថានៅសម្រាប់ប្រហែលថ្ងៃទៀតដែរខ្ញុំបានប្រាប់ឲ្យគេរៀបចំកន្លែងសមរម្យមួយសម្រាប់អ្នកទាំងពីរហើយ អញ្ជើញទៅតាមនោះទៅនឹងដល់ហើយធីរ៉ាបើសិនជាឯងហត់ឯងអាចសម្រាប់នៅផ្ទះលពូបាន គ្នាមានអារម្មណ៍ថាចង់ថតយកទេសភាពនៅទីនេះបន្តិចសិនអូនឹងហើយបើឯងចង់នៅមើលទេសភាពក៏មើលទៅឯងនេះចូលចិត្តស្រូបខ្យល់អាកាសស្រុកស្រែណាស់អឺលពូនាំផ្លឹកខ្ញុំទៅអូហើយចុះក្មួយកំឡោះខាងនេះមិនអីទេចាំខ្ញុំទូរស័ព្ទឲ្យ live location ឲ្យគេតាមក្រោយ គេឆ្លាតក្នុងការរកខ្ញុំឃើញហើយលពូ ខ្ញុំងងុយដេកនៅលពូគេភ្នែករឹងជាងខ្ញុំអត់ងងុយពេញមួយយប់ក៏គេមិនអីដែរអូបាទអញ្ចឹងសូមលពូទៅសម្រាប់មុនចុះណាបាទអញ្ចឹងក្មួយសូមប្រយ័ត្នប្រយែងផងណាបាទមិនអីទេពូតោះលពូហឹម មើលតានាងដូចជាមានវិបត្តិផ្លូវចិត្តឬមួយក៏គេមនុស្សស្រីម្នាក់នោះកើតអីនេះគេរត់មកស្រះទឹកនេះកំប្រាប់ថាគេមកលុត ទឹកសម្រាប់ខ្លួនណាហេតុអីក៏ពួកគេធ្វើបែបនេះគេគ្មានចិត្តខ្លាំជាមនុស្សតតែសោះ ខ្ញុំចង់ដឹងខ្លាំងណាស់នៅក្នុងខ្លួនរបស់ពួកគេនេះមានបេះដូងជាមនុស្សដែរឬក៏អត់ខ្ញុំចង់ចាក់ចែងពេកទេនេះមិនបានទេខ្ញុំត្រូវតែទៅខាត់គេទោះបីជាយ៉ាងណាក៏ដោយ ការជួយមនុស្សគឺជារឿងសំខាន់ កំធ្វើអីដែរម្នាក់ប្រុសនេះជាអ្នកណាហេតុអីក៏គេមើលទៅដូចជាបារម្ភពីខ្ញុំ ម្នាក់ស្រីនេះជាអ្នកណាហេតុអីបានជាខ្ញុំមានអារម្មណ៍ថា នាងសំខាន់ចំពោះខ្ញុំខ្ញុំអាចស្លាប់នៅក្នុងទឹកនេះតែខ្ញុំអាចដឹងថាយ៉ាងហោចណាស់នៅលើโลกនេះក៏មានមនុស្សដែលល្អនឹងជួយខ្ញុំដែរខ្ញុំក៏អាចបិទភ្នែកចិត្តនាងមិនអាចស្លាប់បានទេខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវការនាង លោកមកជួយខ្ញុំបើមិនចឹងទេ ខ្ញុំមិនដឹងតែជាយ៉ាងណាចុះបើសិនជាខ្ញុំសូមធ្វើជាអ្នកការពារអស់មួយជីវិតតើបានទេមិនក៏ឯងនៅឈរត្រង់នេះអូចាចង់សួរបានន័យថាម៉េចគឺចង់បានន័យថាពីយប់មិញហើយពីយប់មិញជីបន្តវាអាចនឹងដូចផ្កានេះអញ្ចឹងគឺអាចចូលធោមិនបានមួយថ្ងៃស្អែកឡើងក៏ស្រពូន នេះម៉ាក់ប្រាប់ថាជីវិតវាក្រាញ់ដូចជាផ្កាហេតែរីកហើយតែសពូនក៏ព្រោះតែម៉ាក់ ត្រូវការឲ្យវាចេញពីផ្ទះនេះតែម្យ៉ាងគាត់នាំមកជូនផ្ដាច់មុខដោយលោកស្វាមិនផ្ដល់ជូនឲ្យនារីនៅភាពស្រស់ស្អាតនិងងាយស្រួលត្រនិចនាឡិកាវលេខដដាទៅបានជាភ្នែកខ្ញុំឃើញទង្វើដដាត្រជាក៏ស្ដាប់ឮសំតែពាក្យដដា ទើបខួរក្បាលនៅតែគិតពីគេដដា